អូខេសួស្តីអ្នកគ្នាបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អ្នកគ្នាទៀតបាទនៅថ្ងៃនេះគឺខ្ញុំអឺចង់បញ្ជាក់ម្ដងទៀតអ្នកគ្នាដែលចង់បានចង្វាក់ដែលបងប្អូនយើងខាងក្រោយក្រោយអឺដែលគាត់អត់ទាន់បានមើលវីដេអូក៏គាត់អត់ទាន់ដឹងពីរបៀបនៃការ download ចង្វាក់តាមណាអីចឹងអ្នកនរគ្នាអញ្ចឹងឥឡូវមិនបាច់ភ័យព្រួយទៀតទេអ្នកនរគ្នាដោយសារតែយើងមាននៅក្នុង Telegram អញ្ចឹងបងប្អូនដែលយើងដែលគាត់មានចង្វាក់អញ្ចឹងគាត់ចែកចាយឲ្យគ្នា យើងនៅក្នុងក្រុម Telegram ចឹងបើបងប្អូនចង់បានចង្វាក់គឺ បងប្អូនគ្រាន់តែ download នៅកម្មវិធីមួយដែលមានឈ្មោះថា Telegram អូខេកម្មវិធីហ្នឹងគឺជាកម្មវិធីដែលគេលេងច្រើនដែរហ្នឹងហើយអ្នកនរគ្នា Telegram បាទនេះខ្ញុំបាញ់មិនបាច់ចាំវាយនៅកន្លែងហ្នឹងហើយអ្នកគ្នាមើលកន្លែងនេះចឹងចាំឲ្យអ្នកគ្នា download មកបាទគឺ download ពី App Store បាទសម្រាប់ Android គឺវាមានអា download កន្លែងនេះគឺជា Play Store អូខេចំពោះ iOS គឺប្រភេទអីគេខ្ញុំអត់សូវដឹងដែរ iOS ហ្នឹងឯងអ្នកគ្នាអញ្ចឹងខ្ញុំបញ្ជាក់ប៉ុណ្ណឹងបាទអញ្ចឹងអ្នកគ្នា ចាំខ្ញុំដាក់អឺគ្រប់អឺអឺក្រុមហ្នឹងឲ្យ អ្នកនរគ្នា នៅក្រោមវីដេអូខ្ញុំគ្រប់ចង្វាក់បាទចង្វាក់ខ្មែរយើងហ្នឹងអូខេអញ្ចឹងបងអ្នកគ្នាចង់បានអ្នកគ្នាជួយជួញគ្រប់ខ្ញុំខាងក្រោមហ្នឹងមក នឹងមានគ្រប់ខ្ញុំបាទខ្ញុំខ្ញុំចូលមួយគេដែរអ្នកទាំងអស់គ្នាខ្ញុំអធិស្ឋានបាទតោះអញ្ចឹងយើងចូលទៅកាន់ Telegram ហ្នឹងមកអូខេបាទនេះគឺជាក្រុមមួយដែលគេលេងច្រើនមែនតើអ្នកទាំងគ្នា គឺជាក្រុមមួយ បាទគឺមានអ្នកជួញរហូតទៅដល់ប្រហែលនេះបាទនេះ2000អ្នកជាងបាទនេះនេះបាទ2212អ្នកបាទអូខេអញ្ចឹង គឺមានការសុំស្ទាយគ្នាទៅវិញទៅមកជាច្រើនបាទនៅក្នុងនឹងអញ្ចឹងបើអ្នកគ្នាជួញគឺជាឱកាសល្អបាទគឺបើយើងចង់បានចង្វាក់អីយើងអាចឆាតសុំសួរគ្នាទៅវិញទៅមកនៅតាម Telegram ហ្នឹងវាមានភាពងាយស្រួលមែនតើអ្នកទាំងអស់គ្នាបាទអញ្ចឹងឧទាហរណ៍ណាបើអ្នកទាំងអស់ទាំងអស់គ្នាចង់បាន ចង្វាក់ខ្មែរអូខេអញ្ចឹងអឺអ្នកទាំងគ្នាគ្រាន់តែចុចទៅកាន់លើរូបមនុស្សនេះបាទ លើរូបមនុស្សហ្នឹងអូខេពេលមកដល់កន្លែងហ្នឹងអ្នកគ្នានឹងឃើញមកដល់ខងខមនេះបាទគឺពាក្យ member ហើយ me medium នេះខ្ញុំអត់ចេះអានទេបាទ medium ហើយពាក្យអ្នកគ្នាជួយពាក្យថា file អ្នកគ្នាមិនបាច់ទេរាប់មកបាន1 2 3យើងរាប់ហើយយើងចុចចង្កត់លើហ្នឹងមកអូខេអញ្ចឹងវាមកដល់កន្លែងនេះហើយគឺសុទ្ធតែជាចង្វាក់ខ្មែរហ្នឹងឯងអ្នកទាំងអស់គ្នាអញ្ចឹងបើកាលណាអ្នកទាំងអស់គ្នាចង់បានចង្វាក់ទាំងអស់ហ្នឹង អ្នកគ្នាត្រូវតែមើលមើលវាសិនបាទមើលមើលវាសិនឧទាហរណ៍ណាអ្នកគ្នាចង់បានចង្វាក់នេះមួយអ្នកគ្នាគ្រាន់តែចុចទៅលើវាហ្នឹងទៅវានឹងឃើញនេះដើរហ្នឹងបាទវាវាកំពុងតែដើរនេះដើរមកតិចតិចតិចតិចហ្នឹងបាទអញ្ចឹងយើងរងចាំមកវាដើរពេញយើងនឹងបានចង្វាក់ហ្នឹងហើយបាទអូខេនេះគឺវាមានការផ្ញើចង្វាក់ ទៅតាមនឹងជាច្រើនមែនតើហើយចំពោះបងប្អូនដែលចង់បានអក VIP មួយទៀតអឺនៅក្នុងហ្នឹងបងប្អូនគ្រាន់តែចូលជួញក្រុមហ្នឹងមួយមកហើយបងប្អូនចង់ថាឧទាហរណ៍បងប្អូនអត់ទាន់មានអឺអក VIP អញ្ចឹងណាអញ្ចឹងបងប្អូនគ្រាន់តែអឺនិយាយឆាតជាមួយ បងប្អូនយើងនៅក្នុងក្នុងក្រុមហ្នឹងប្រាប់គាត់ថាអត់ទាន់អកខ្លួនអកបងប្អូនអត់ទាន់អឺ VIP អញ្ចឹងបងប្អូន អាចប្រាប់គាត់ថាសុំចង់សុំអក VIP គេធ្វើមិនធ្វើមិនអញ្ចឹងបងប្អូនអាចឆាតសួរគាត់បានហើយគាត់នឹងទម្លាក់ link អក VIP ហ្នឹងឲ្យបងប្អូន download យកតែម្ដងបាទអញ្ចឹងវាមាន ភាពងាយស្រួលមែនតើអូខេយ៉ាអញ្ចឹងអ្នកគ្នាប្រហែលជាយល់ហើយបាទនេះអ្នកគ្នាគ្រាន់តែចុចលើហ្នឹងមកអូខេគ្រាន់តែចុចលើហ្នឹងឲ្យវាដើរពេញមកបាទវាអត់មានអីប្រមាទទេអ្នកនរគ្នាបាទនេះ វាដាល់ចិត្តពេញហើយចឹងវីដេអូរបស់ខ្ញុំអាចប៉ុណ្ណឹងទេបាទអញ្ចឹងអធិស្ឋានដល់ការនិយាយទៅចំណុចខុសឆ្គងត្រង់កន្លែងណាមួយអ្នកនរគ្នាបាទអធិស្ឋានមែនតែនបាទអញ្ចឹងបើអ្នកគ្នាពេញចិត្តបាទក៏ដូចជាស្រឡាញ់វីដេអូនៅ channel របស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe អ្នកមួយផងបាទហើយដាក់សញ្ញារូបកណ្ដាំងបាទដើម្បីទទួលបានវីដេអូថ្មីថ្មីផងដែរហើយរាល់វីដេអូរបស់ខ្ញុំគឺលេងស្គាល់ហ្នឹងហើយអ្នកទាំងអស់គ្នាហើយនឹង ប្រាប់តិចតួចបាទតិចតួចពីរបៀបអឺធ្វើអកធ្វើអីហ្នឹង download អកអីហ្នឹងអ្នកនរគ្នាបាទអញ្ចឹងអធិស្ឋានផងបាទមានចំណុចខុសឆ្គងអីត្រង់កន្លែងណាដែលបងប្អូនយើងគាត់ចេះចេះអធិស្ឋានទុកជាមុនផងបាទអរគុណច្រើនចំពោះការទស្សនារបស់គ្នាអញ្ចឹងបាយបាយ